នាងខ្ញុំយ៉ាតាសូមគោរពនិងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំដឹងថាពុកម៉ែបងប្អូនជារៀងរាល់ថ្ងៃប្រកាសជារវល់ក្នុងការប្រកបរបររកស៊ីឬធ្វើការងារផ្សេងផ្សេងដោយពេលខ្លះរវល់រហូតគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំមុខឬក៏ម៉ាស្សាមុខពិបាកក្នុងការស្វែងរកទីកន្លែងដែលមានទំនុកចិត្តពេលនេះពុកម៉ែបងប្អូនអស់បារម្ភទៀតហើយចាដោយនាងខ្ញុំសូមធ្វើការណែនាំពីឈុតម៉ាស្សាមុខឈុត Evening Care for Set ចា ឈុត Evening Care for Set គឺផ្ដល់នូវអត្ថប្រយោជន៍ច្រើនដល់យើងដោយចំណេញទាំងពេលវេលាចំណេញទាំងថវិកាលោកអ្នកអាចធ្វើការម៉ាស្សាមុខដោយខ្លួនឯងនៅផ្ទះដោយមិនចាំបាច់ចំណាយពេលខ្លាចខាតការងារឬខាតការរកស៊ីផ្សេងៗនោះឡើយចាទទួលបាន ទាំងទំនុកចិត្តនិងប្រកបដោយសុវត្ថិភាពបំផុត ទី1នាងខ្ញុំសូមធ្វើការណែនាំអំពី Deep Cleanser Deep Cleanser គឺជាប្រភេទគ្រីមនៃការ remove makeup និងធាតុកខ្វក់នៅលើផ្ទៃមុខដែលវាជួយជ្រាបទៅលាងសម្អាតដល់ខាងក្នុងនៃផ្ទៃមុខរបស់យើងចា Deep Cleanser ផ្សំឡើងពីមើមការ៉ុតហើយ Deep Cleanser វាជួយបណ្ដុះនៅកោសិកាធ្វើឲ្យផ្ទៃមុខយើងសភ្លឺរលោងចំពោះអ្នកទូទៅគឺភាគច្រើនគាត់យកចិត្តទុកដាក់ទៅលើការ make up នៅគ្រឿងសម្អាង តែគាត់បានយកចិត្តទុកដាក់ទៅលើការសម្អាតផ្ទៃមុខរបស់គាត់ដែរតែពេលខ្លះការយកចិត្តទុកដាក់របស់គាត់ប្រើខុសបច្ចេកទេសឬក៏ខុសពីផលិតផលដែលល្អ អញ្ចឹងហើយធ្វើឲ្យមុខរបស់គាត់ពេលខ្លះរីមូចេញมันអាចច្រាស់គ្រឿងសម្អាងទាំងអស់ទេអាចនៅសេសសល់នៅលើផ្ទៃមុខដែលជាបញ្ហាបង្កឲ្យមានការរោលឬក៏កើតអាចរុយជាដើមប៉ុន្តែ Deep Cleanser គឺជាអ្នកឯកទេសមួយក្នុងការ remove make up ទទួលបាននូវភាពជឿជាក់និងសុវត្ថិភាពវិធីប្រើ Deep Cleanser យើងគ្រាន់តែលាបទៅលើផ្ទៃមុខរបស់យើងធ្វើការម៉ាស្សាថ្នមៗពី3ទៅ5នាទីយើងអាចជូតចេញជាមួយនឹងกระดาษសើមក៏បាន ក៏អាចលាងសម្អាតដោយទឹកស្អាតរួចជាការស្រេចដូច្នេះ Deep Cleanser គឺជាចំណុចចាប់ផ្ដើមនៃការលាង សម្អាតមុខរបស់យើងទាំងអស់គ្នាទី2សូមណែនាំអំពី Foam Cleanser Foam Cleanser មានតួនាទីសម្អាតរបស់ផ្ទៃមុខរបស់យើងដែលមានធាតុផ្សំរហូតដល់18មុខធ្វើឲ្យស្បែកមុខយើង ភ្លឺរលោងស្អាតទន់មានសំណើមនិងជួយបន្ទឹងស្បែកមុខថែមទៀតផងសម្រាប់ការសម្អាតផ្ទៃមុខខាងក្រៅគឺជារឿងមួយដែលយើងគួរប្រុងប្រយ័ត្នបើសិនជាយើងប្រើសារធាតុកាត់ខ្លាំងនឹងធ្វើឲ្យផ្ទៃមុខរបស់យើងងាយរងគ្រោះនៅការលូតលាស់នៃកោសិកា ដែលអាចធ្វើឲ្យផ្ទៃមុខរបស់យើង មាន បញ្ហាបាត់បង់នៅសំណើមនិងមានបញ្ហាស្ងួតខុសពីធម្មតាចំពោះផលិតផល Foam Cleanser Atomy គឺគ្មានសារធាតុកាត់ថែមទាំងផ្ដល់សំណើមដល់ស្បែករបស់យើង ធ្វើឲ្យមិនប៉ះពាល់ដល់កោសិកាលូតលាស់នៃកោសិកាសត្វទី2របស់យើងនោះទេវិធីប្រើ foam cleanser គឺយើងគ្រាន់តែច្បាច់ដាក់នៅលើបាតដៃបន្តិចរួចលាយជាមួយទឹកញីឲ្យបែកពពុះតូចតូចរួចធ្វើការម៉ាស្សាថ្នមថ្នមនៅលើផ្ទៃមុខរបស់យើងទុក5នាទីចោលក៏បានរួចលាងជាមួយនឹងទឹកស្អាតរួចជាការស្រេចទី3យើងប្រើជាមួយនឹង peeling gel Healing Gel គឺផ្សំឡើងពីឈើអែមដែលមានតួនាទីចូលទៅជំរុះនៅកោសិកាចាស់និងបណ្ដុះនៃកោសិកាថ្មីរបស់ស្បែកមុខរបស់យើងដែលងាយស្រួលក្នុងការប្រើប្រាស់ផលិតផលជ្រាបចូលស្បែកមុខបានលឿនស្រទាប់កោសិការបស់យើងមានអាយុកាល28ថ្ងៃនិងមានការផ្លាស់ប្ដូរការផ្លាស់ប្ដូរកោសិកាចាស់ខ្លះក៏មានការជ្រុះដោយខ្លួនឯងនិងកោសិកាខ្លះទៀតក៏ក្រៀមតោងជាប់នៅលើស្បែករបស់យើងដូចនេះ Peel Angel មានសារធាតុមួយយ៉ាងដែលជួយជំរុះនៅកោសិកាដែល ចាស់និងក្រៀមធ្វើឲ្យរីកងាយនឹងជ្រុះដោយគ្រាន់តែយើងយកដៃទៅម៉ាស្សាលើមុខថ្នមថ្នមវិធីប្រើយើងលាប peeling gel នៅលើផ្ទៃមុខទុកចោល5ទៅ10នាទីរួចធ្វើការម៉ាស្សានៅលើផ្ទៃមុខថ្នមថ្នមលាងចេញជាមួយនឹងទឹកស្អាតរួចជាការស្រេចទី4យើងប្រើជាមួយនឹង peel off mask ដែលផ្សំពីម្សៅគុជនិងម្សៅត្បូងដែលជាប្រភេទ mask បកមុខដែលជួយបន្តឹងនូវរុនរោមនិងបន្តឹងស្បែកមុខរបស់យើងធ្វើឲ្យស្បែកមុខទន់រលោងនិងតឹងណែន រុនរោមនៅលើផ្ទៃមុខរបស់យើងនឹងកាន់តែរីកធំទៅធំទៅក្រោយពេលសម្អាតប្រសិនជាយើងមិនប្រើផលិតផលក្នុងការការពារឲ្យបង្រួមរុនរោមរបស់យើងដូច្នេះលោកអ្នកគួរតែចំណាយពេលវេលាទំនេររបស់លោកអ្នកប្រើជាមួយនឹងភៀលអបម៉ាស់ដើម្បីទទួលបាននៅស្បែកមុខតឹងណែនស្អាតគ្រប់គ្រប់គ្នាវិធីប្រើយើងប្រើភៀលអបម៉ាស់នៅលើផ្ទៃមុខរបស់យើងឲ្យសពលើកលែងតែរង្វង់ភ្នែកនិងបបោមាត់រួចទុកចោលរយៈពេល1ម៉ោងឲ្យស្ងួតធ្វើការបកចេញរួចជាការស្រេច ដូចនេះឈុត4ប្រព័ន្ធផលិតផលអាតូមីងាយស្រួលដល់លោកអ្នកទាំងបុរសនិងស្ត្រីផ្ដល់នូវទំនុកចិត្តចំណេញពេលវេលាទាំងថវិកានិងទទួលបានលទ្ធផលជាទីគាប់ចិត្តសម្រាប់ពេលនេះនាងខ្ញុំរាតាសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ នាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនរកទទួលទានមានបានសុខភាពល្អនិងមានសម្រស់កាន់តែស្អាត ពេលនេះផងដែរនាងខ្ញុំសូមអរគុណនិងសូមគោរពលា